សួស្តីប្រូប្រូញ៉ាស៊ូ BKH អឺសុកតិតជាសុករាំងសីអឺសុធាវិរៈថេងសុវណ្ណាប្រូជិញស្លូតថយសំឡេងតិចសិនប្រូពិសិដ្ឋសៀវម៉េងបាយទឹកនៅដល់គ្នាបាយទឹកនៅបាយទឹកនៅ ហេងលីហុងសួស្ដីប្រហេងសួស្ដីអាហ៊ុយអាហ៊ុយបោកអញហើយសើផ្ញើងៀតកបីងៀតអីណាមិនឃើញផ្ញើឯងឯងតែកុហកដល់រឿងឯងសួស្ដីប្រូ flip loading ហូបបាយនៅ បងបាយហើយបាយហើយបាយមិញរួចហើយមិញធ្វើមកខ្លួនឯងទៀតស្ងោជ្រូកក្បាលត្រីហើយផ្អកផ្អកសាច់ជ្រូកផ្អកសាច់ជ្រូកអាំង មានអាប្អូនរដ្ឋានៅវងធំឲ្យផ្ញើមកហើយនឹងត្រីឆ្អើអើតែប៉ុណ្ណឹងហ្នឹងនឹងទៅណារួចទេបាយទៀះសល់លុយយប់ឡើងទៅវត្តភ្នំសុស្ដីមនុស្សសុស្ដីឡាដា អ្នកវាយចាញ់ច្រើនណាស់បងជាពិសេសពូម៉ាក់ខ្ញុំរឿងចាញ់រឿងឈ្នះយើងកុំទាន់អាគិតឥឡូវយើងយើងតិចយើងនិយាយគ្នារឿងនឹងយប់មិញបន្តិចបងសោតធัว7ភាសាមួយមក 07 7ភាសាអាចារ្យធំជេរចុយម៉ៃឡើយបងអាចារ្យធំបានទេបងមូមកក្រៅកាហាយបងកំពង់បាយអាបងបាយហើយហើយហើយពេជ្រកឹមស្រិននឹកអាចរេះអត់បងលីណាស៊ីតចេះនឹកអាចរេះមិននឹកជ្រេះមែនជ្រេះបងទៅថ្ងៃមុនតាចង់ទៅទៀតតាតែឥឡូវទៅអត់កើតនៅកន្លែងនឹងស្លោមជូទាឆ្ងាញ់ជូទាប្រៃអូទាកប៉ា ខ្ញុំសូមអភ័យទោសក្នុងការប្រយុទ្ធមិញប៉ាខ្ញុំកាត់សេចក្តីខុសបន្តិច referee evoking អាយ៉ាហើយលើថាញ៉ាកដាលោកលោក Danny Makeli កំពុងមើលដែរឡើយសួស្តីទៅកាន់ធីម23 Fax សាខាភ្នំពេញផងហើយសមាជិកយើងកុំតន់អាទៅកោះពេជ្រទឹកអីវើយនៅទីនេះអីប៉លីសចាប់ទៀតតើមិនចាប់អស់មកក្រុមហើយចាំទៅ គឺទៅដែរបងសុំជេរពួកម៉ាក់ញុំមួយឈ្មោះអាមិថុនា ហើយពូចប់សួស្តីនុចយ៉ាលីនយ៉ានីនតាដល់ម៉ោងជេហើយម៉ោងប្រហែលទៅវត្តភ្នំបងចប់ឡាយចប់ឡាយទៅបងចក់ជេអាបិតមួយអាបិតប្រហែលជាស៊ីបាយឆ្ងាញ់ទេអាបិតអាបិតប្រហែលជាស៊ីបាយមិនឆ្ងាញ់ទេមើលទៅប្រហែលជាទឹកមិនទឹកមិននឹកបាយមិននឹកទឹកមិនស្រីទេតាំងពីយប់មិញមកអាបិតឈប់ យប់មិញខាងណាអាចុយម្រាយអាប៊ីតចុយបងចောက်ជ័យអាប៊ីតមួយអាកុំទាន់អាឥឡូវយើងប្រម៉ែប្រមូលបងប្អូនយើងមកសិនយើងនិយាយតែមកប្រាយទៅកុំឲ្យបាក់និយាយសារដើមឡើងវិញសួស្ដីប្រូកុងកុងអីគេកុងកុងកុងកុងពឺហ៎អាឈ្មោះឯងបាក់ហើយមែនអាបងណាហ៎ អត់ឲ្យចូលហើយមកសុំទោសទៀតបើប្រវត្តិក៏ថាអត់ឲ្យចូលហើយមកសុំទោសទៀតសុំទោសឌឺទៀតណាអត់ឲ្យចូលហើយមកសុំទោសហើយឲ្យកាត់លឿងទៀតណែវាលោយត្រង់អញ្ចឹងយល់មិញអឺបបាក់និយាយហ่าបងណាសេសេសខ្មែរមកកុំសេតង់អញ្ចឹងបងមិនដឹងនិយាយថាអានថាម៉េចទេវណ្ដាចេញបត់ថ្មី ហើយ ចូលស្ដាប់ទាំងអស់គ្នាបងជេរខ្លួនឯងមួយមើល អត់អានខមមិនទេអាពូចក់បងចក់នឹករស់អត់បងដាក់ខ្ញុំចូលក្នុងកូនធីម23ហ្វាផងអើយលើអាយុអីវុធីអីនោះនឹងចូលបកាច់ទេក្បាលកចាស់អីបងចក់ជេអាសនាមិត្តភក្តិខ្ញុំមួយលីណា Hello ប្រចក់សួស្ដីសួស្ដីអាប្រុសអាបូនសិតបូរិនថាសូមជួញធីម23ហ្វាពូបានអត់ អើយក្បាលកចាស់ហើយនឹងចូលទេអាបរិនសួស្ដីត្រីត្រីបងជេហ្វ្រេនខ្ញុំមួយឈ្មោះ Danny Makeli អាប៊ីតថោកណាបងចប់វាមកឌឺទេវាមកឌឺទេបងជេ Cam Sport មួយម៉ោងហើយពូសំឡាញ់សួស្ដី បងចក់វត្តភ្នំបិទនៅដូចជានៅទេនៅនៅនៅដោយកន្លែងហ្នឹងអូបងនិយាយមែនតែបិទវត្តភ្នំទៀតចប់ហើយរងថ្ងៃនឹងបានវត្តភ្នំបានត្រឡប់បែកនេះគាត់ដោះកុយគុំគុំតែអត់ចេះសរសេរគុំអីក៏មិនបាត់អញ្ចឹងបងជេក៏ដូចម៉ែអាថៃបាក់ធៀមមកខ្ញុំមួយចាណាគេទេណាអាថៃបាក់ធៀមណាទេណាវាយជេអីចាំបាច់បងជេទៀត សួស្តីប្រហែងវ៉កកហងអកហើយស្ដាច់កដោបងទីចុះ23ស្វាយរៀងហើយបងចក់អាយ៉ាសុយទីឥឡូវឮថាគេចង់គេចង់បង្កើតធីម23ហ្វាក់សាខាខេត្តស្វាយរៀងហើយប្រូសុយទីអូចាំបបាក់គ្នាមួយ23ហ្វាក់សាខាភ្នំពេញអញ្ចឹងលួចបើកនៅនៅនៅស្វាយរៀងសាខា23ហ្វាក់ហ្នឹងមានមានមានសុំសិទ្ធហ្នឹងនោះប្រូសុយទីយ៉ាតគ្រោះថ្នាក់ ទៅស្រូវប្រពៅធម្មីហើយលោកប្រាដាបូរ៉ាំសុយទីគាត់ថាអឺ leader 23 fact សាខាភ្នំពេញហើយពូចောက်អែបគេអត់ទេសុយទីគេគេសាខាស្វាយរៀងសុស្រីប្រូឌីប្រូបងចាក់ JAD 1សាឡុតសវ៉ាឈីងវាជួយសុស្រីប្រូចម្រើន តារាវ៉ាឌីបងជេបងជេអីខ្ញុំមួយចំឯងឈូតទេអានោះទៅឲ្យជេអីខ្លួនឯងណាអេអានេះវៃយូរយូរទៅវាក៏សំណងពោវាខមមិនមកឯងឲ្យជេអីវាអរ៉ៃឈ្មោះអីអាបងចាក់ជេមិត្តភក្តិខ្ញុំមួយឈ្មោះអារ៉ៃខេធីពូនេះជេពីរោះណាស់បើចង់ឲ្យពូជេមែន បងចောက်ថ្ងៃមុនវេហាជេបងឯងសាហាវណាស់ឥឡូវបងឯងសេរីមួយមកអីគេវេហាគេ បងចောက်ធ្វើមិនបានកដោធំដូចបងនឹងស្អីទេអាសុស្រីប្រវិរៈកំពូលសុតប៉ះកំពូលអញ្ញាកដា បងជេពួកម៉ាក់ខ្ញុំមួយឈ្មោះអារ៉ូអឺ Halo សានម៉េង ដែលប្រហែលជាយុមិញបងប្អូនយើងគាត់បានមើលការប្រកួតយុមិញនៅវគ្គជម្រុះអឺសម្រាប់ FIFA World Cup 2022ច្រើននៅយុមិញយុមិញនេះយើងឃើញថាមានក្រុមបាល់ទាត់ជាច្រើនបានអឺប្រកួតគ្នាដើម្បីលេងយកកៅអីសម្រាប់ FIFA World Cup 2022នៅឆ្នាំក្រោយហើយវគ្គជម្រុះយុមិញហ្នឹងក៏ឈានចូលដល់ជុំទី2ក៏ប៉ុន្តែបើគូដែលយើងចាប់អារម្មណ៍បំផុតយុមិញហ្នឹងគឺបើមាន តែមកគូទេបើគឺឪពុកទាំងកាលប៉ះជាមួយនឹងក្រុមជំរឿជាតិសេពីបាទយើងឃើញថាក្រោយទៅពីចប់ការប្រកួតនឹងគឺមានភាពចម្រុងចម្រាស់បានន័យថាបាទមានមតិប្រតិកម្មយ៉ាងច្រើនបាទនៅទូទាំងពិភពលោកទាក់ទងទៅនឹងការកាត់សេចក្តីរបស់អាញាកដាលបាទការពីរាត្រីយុគមិញហើយយើងក៏លេខទៅមើលថាតើការប្រកួតយុគមិញនឹងគឺអឺមូលហេតុយ៉ាងម៉េចបាទហេតុអីបានអាញាកដាលគាត់មិនព្រមឆែកមើល VAR ឬក៏អាញាកដាលមិនព្រមពិនិត្យមើល goal line technology នៅលើដៃរបស់គាត់ តាមការពិតអានេះយើងនិយាយឲ្យខ្លីណាបើយើងនិយាយស្រួលស្ដាប់អឺសម្រាប់បើការប្រកួតបាល់ទាត់បើនៅលើពិភពលោកបើមកទល់នឹងពេលបច្ចុប្បន្នបើយើងនិយាយពីប្រវត្តិបើ goal line technology មុនបើ goal line technology នេះគឺគេបង្កើតដំបូងឡើយគឺនៅក្រោយ World Cup 2010នៅអាហ្វ្រិកខាងត្បូងដែលធ្វើជាម្ចាស់ផ្ទះបាទកាលនោះគឺក្រោយតែពីក្រុមជម្រើសជាតិអឺរបស់អាល្លឺម៉ង់ បាទក្រោយតែពីក្រុមជំរឿជាតិរបស់អាល្លឺម៉ង់យកឈ្នះទៅលើក្រុមបតោកំណាចអង់គ្លេសដោយលទ្ធផល4-1មកបាទវាធ្វើឲ្យមានភាពបាទបន្ទុះសារាយគ្នាខ្លាំងមែនទែនបាទតាកតងទៅនឹងការកាត់សេចក្តីបានន័យថាវាវាវាវាមិនច្បាស់បាទដោយករណីយប់បាញ់អញ្ចឹងដល់ដូច្នេះហើយចាប់តាំងពីបាទចំនួនលោក Fabio Capello បាទចំនួន Fabio Capello គឺ FIFA គេអត់ទាន់បង្កើតឲ្យមាន goal line technology ទេ តែ នៅពេលដល់មកដល់រជ្ជកាលលោកអឺអឺអឺ ចៃអានីហ្វាទីណូនេះបានបានបានគាត់បានចាប់ផ្ដើមឲ្យមានគាត់បង្កើតឲ្យមាន អាវិទ្យាសាស្ត្រគេហៅថា Bagol Line Technology ដែលអាញាកដាគាត់តែងពាក់នៅលើដៃរបស់គាត់ណាបាទដៃរបស់គាត់គឺមានពីរម្ខាងនាឡិកាហើយម្ខាងទៀតហ្នឹងគឺប្រព័ន្ធ Goal Line Technology ហ្នឹងបាទក្រោយទៅពីចប់ World Cup នៅអាហ្វ្រិកខាងត្បូង2010 បាទរឿងរ៉ាវហ្នឹងគឺដោយសារតែការកាត់សេចក្តីអាចថាមានភាពលំអៀងបាទដូចតែយុបមិញដូចប៉ូទីកាល់ប៉ាសេប៊ីអញ្ចឹងបាទពេលនោះបាទយើងបងប្អូនចាំណាបាទក្រុមអាល្លឺម៉ង់យកឈ្នះទៅលើក្រុមអង់គ្លេសលទ្ធផល4-1បាទកាលពី2010បាទកាលនោះដូចជាឆ្នាំដែលអេស្ប៉ាញឈ្នះពានផងបាទ World Cup កាលនោះ ហើយចាប់តាំងពីពេលនោះមកគឺបាទនៅលីកបាល់ទាត់នឹងជាពិសេសគឺអង់គ្លេសហ្មងបាទមានមុនគេបាទ Golan Technology ហ្នឹង Golan Technology នេះគឺជាប្រព័ន្ធជំនួយដល់អាញាកដាលបានន័យថាកាត់សេចក្តីបែងចែកឲ្យដាច់ស្រេចថាតើបាល់ចូលឬក៏មិនចូលយើងឃើញថានៅក្នុងនៅក្នុងបង្កូនបាទគឺមានខ្សែបន្ទាត់មួយរត់កាត់បាទបាល់នៅពេលដែលផុតខ្សែបន្ទាត់សហ្នឹងគឺអាញាកដាលឲ្យចូលហើយ និយាយទៅគឺនៅក្នុងបានន័យថា goal line technology ហ្នឹងគឺគេមានប្រើបច្ចេកវិទ្យាបានន័យថាដូច chip អញ្ចឹងនៅពេលដែលបាល់ផុតខ្សែបន្ទាត់សហ្នឹងគឺវានឹង alert ឲ្យអាជ្ញាកណ្ដាលដឹងព្រាមថាបាល់ហ្នឹងគឺចូលតែប្រសិនបើបាល់ហ្នឹងអត់ចូលគឺវាមិន alert ឲ្យដឹងទេអាហ្នឹងគឺជាបច្ចេកវិទ្យាសម័យទំនើបសម្រាប់វិទ្យាសាស្ត្រនៅពេលបច្ចុប្បន្នបាទដល់ទៅពេល អឺយើងរាប់មើលចាប់តាំងពីឆ្នាំ2010មកទល់ឥឡូវបាទក៏នៅ តាមលេខធំធំ នៅតំបន់អឺរ៉ុបបាទដូចជាអេស្ប៉ាញអង់គ្លេសបារាំងអឺអ៊ីតាលីអាល្លឺម៉ង់ចាប់ផ្ដើមមកដាក់ប្រព័ន្ធ goal line technology ហ្នឹងបាទដើម្បីឲ្យច្បាស់ថាបាល់ចូលឬក៏មិនចូលបាទកុំឲ្យជជែកគ្នាប៉ុន្តែមានមាន ករណីវែងញែកថាបងប្រសិនបើបាល់អឺចូលប៉ុន្តែ បាល់ហ្នឹងគឺនៅជាប់នឹងបន្ទាត់សតើបាល់ហ្នឹងគេសម្រេចឲ្យចូលទេសំណួរហ្នឹងគឺ បើយើងចាប់អារម្មណ៍ថាមានបងប្អូនយើងគាត់តែងតែសួរនៅគ្រប់ការការ live បានមែនតែនទៅក៏ពិតទៅគឺគេឲ្យចូលទេនិយាយឲ្យខ្លីទៅគឺធ្វើម៉េចឲ្យផុតបន្ទាត់សហ្នឹងធ្វើម៉េចឲ្យផុតបន្ទាត់សហ្នឹងទាល់តែបាល់ហ្នឹងផុតបន្ទាត់សចូលដល់ក្នុងគោលបានន័យថាផុតមួយសង់ទីម៉ែត្រឬក៏2សង់ទីម៉ែត្រក៏ដោយធ្វើម៉េចឲ្យដាច់ពីបន្ទាត់សគឺបានន័យថាការ alert នេះបាទអឺអឺអឺអាគោលឡាញនៅលើដៃញ៉ាខាងហ្នឹងគឺនឹង alert ប្រាប់ខ្ញុំថាបាល់ហ្នឹងគឺចូលហើយតែយប់មិញបើយើងយប់មិញយើងមិនអស់ចិត្តថាហេតុអីបាន បាល់នៅពេលដែលបើគ្រីស្ទីណូរ៉ូណាល់ដូគាត់ស៊ុតចូលហើយហេតុអីបានហ្គោលឡាញរបស់អាញាកដានហេតុអីក៏គាត់មិនលោតការប្រកួតយុបមិញនោះគឺអត់មានទេបើការប្រកួតយុបមិញនោះគឺអត់មានហ្គោលឡាញតិចណូឡូជីឲ្យប្រើហើយក៏អត់មាន VAR ដែរព្រោះថាការប្រកួតវគ្គជម្រុះ World Cup 2021ជុំទី2ការពីយប់មិញរវាងក្រុមជម្រើសជាតិ Serbia ជាមួយនឹងក្រុមបញ្ចកែពុកទីកានោះគឺគេធ្វើឡើងនៅទឹកដីរបស់ Serbia បើយើងដឹងហើយថា Serbia គឺជាប្រទេសមួយដែលមានធនធានអភិវឌ្ឍកីឡានឹងគឺមិនសូវជារីកចម្រើនប្រមាណទេ ដូច្នេះហើយបានជាការប្រកួតយុបមិញនៅលើទឹកដីសៀប៊ីនឹងគឺវាខ្វះខាតជាពិសេសគឺទៅលើប្រព័ន្ធបច្ចេកវិទ្យាខាងបាល់ទាត់បាទដូចជាបាទ goal line technology ដូចជា assistant video referee ជាដើមហ្នឹងដល់ពេលទាំងហ្នឹងហើយវាធ្វើឲ្យមានភាពចម្រូងចម្រាសបាទការប្រយុទ្ធមិញហ្នឹងថាសួរថាបងហេតុអីបានការប្រកួត World Cup ប្រប៉ុណ្ណាប្រប៉ុណ្ណិចមិនបានមិនបានគេមិនដាក់ឲ្យប្រើប្រព័ន្ធ goal line ហើយនឹង VAR ហើយធម្មតាយើងក៏មិននឹកស្មានថាបាល់នឹងវាចូលហើយក៏វាមានរឿងនឹងកើតឡើងដែរ តែបើយើងនិយាយឲ្យខ្លីទៅយុបមិញហ្នឹងគឺកំហុសអាញាកដាលហ្នឹងគឺជាបើកំហុសរបស់គាត់ទាំងស្រុងតែម្ដងបើក្រោយទៅពីគាត់សម្រេចចិត្តលឿនហើយបើគាត់មិនមិនមិនបានទៅពិភាក្សាជាមួយនឹងអាញាខ្សែអាញាកដាខ្សែបន្ទាត់ទេបើគាត់បានទាំងបើពីនៃការលឿនទៅលើការតវ៉ាពីគ្រីស្ទីណូរ៉ូណាល់ដូទៅទៀតយើងឃើញថាការប្រកួតយុវវ័យនេះគឺមានភាពតានតឹងខ្លាំងមែនទែនបើបន្ទាប់ពីបើកឆាកនៅតង់ទី1ក្រុមជម្រើសជាតិប៉ុកទីកាល់បើកការនាំមុខទៅលើសេប៊ី2-0 បាទយប់មិញហ្នឹងគឺ Diego Jota រកគ្រាប់បាល់2គ្រាប់ម្នាក់ឯងអឺនាំមកបាទទៅលើណែទៅលើ ក្រុមម្ចាស់ផ្ទះ Zerbi រហូតដល់ចប់តង់ទី1បាទលទ្ធផលគឺ2-0ដដែលបាទចូលដល់តង់ទី2ភ្លាមមកគាត់កែបាល់ផ្លេតបាទក្រុមជំរឿជាតិក្រុមជំរឿជាតិ Zerbi តាមបាន មកគ្រាប់វិញបាទដល់ពេលហ្នឹងពុកតកលហាក់ដូចជាចាប់ផ្ដើមបែកបាទចាប់ផ្ដើមបែក Zer បាទនៅពេលដែលអឺ Zerbi ចាប់ផ្ដើមបុកទៅបុកទៅ ហើយខូចបាល់តាមមកគ្រាប់ពី Diego Jota អត់បោះឲ្យ Ronaldo បាទនៅពេលដែលបើក counter ពី ZB មកបាទ ZB សឹកចូលមកគ្រាប់ហើយរំលងបាន10នាទីជាងទៀត ZB ដាក់មកគ្រាប់ទៀតបាទ2ស្មើ2ស្មើរហូតដល់នាទីទី70 80បាទនៅតែស្មើទៀត2ទល់នឹង2ហើយមកទល់នឹងនាទីទី90ស្មើទៀតអាញាកដាលគាត់សម្រេចចិត្តបាទថែម3នាទី បាទខាងក្រុមការងាររៀបចំការប្រកួតនោះគឺថែម3នាទីបាទដើម្បីប្រគ្រប់ការប្រកួត3នាទីប៊ីកគីទៅនឹងអស់ម៉ោងទេនៅសល់តែប្រហែលដូចជា10សើកងទេ បើខ្សែការពារឆ្វេងដែលទៅទៅនឹងប្រូចូលបើគឺ Nuno Mendes បើគាត់ជាអ្នកកាត់បាល់ពីពីជ្រុងខាងឆ្វេងបើទៅឲ្យឲ្យឲ្យ Ronaldo នៅខាងស្ដាំនៅពេលដែល Ronaldo គាត់បើគាត់រត់ទៅគាត់រត់ទាន់បាល់អត់ offside ទេបាល់យូមិញបើគាត់ទះឲ្យចូលបើផុតដៃអ្នកចាំទី Dimitrovic របស់ Serbia នៅពេលដែលបាល់ចូលទៅហើយបើខ្សែការពាររបស់ Serbia ហ្នឹងក៏បើផ្ដួលខ្លួនទៅ slide បាល់ហ្នឹងគឺចេញពីក្នុង goal វិញបានន័យថាបាល់ហ្នឹងគឺនៅមានចលនាប៉ុន្តែនៅក្នុងកំឡុងពេលដែលបាល់មានចលនាហ្នឹងគឺបាល់ហ្នឹងបានន័យថា វាមានភាពសពេចសពិលអញ្ញាកដាលក៏ក៏គាត់ឈោនៅពីក្រោយនឹងដែរហើយបូករួមជាមួយនឹងអញ្ញាកដាលខ្សែបន្ទាត់មួយទៀតដែលគាត់ឈោចាំមើលបាល់នឹងតែ នៅពេលដែលបាល់នឹងចូលទៅហើយ បាទខ្សែការពាររបស់ ZB បានស្លាយបាល់នឹងចេញបើរ៉ូណាល់ដូគាត់បានស្រែកបើគាត់បានរត់ទៅតវ៉ាជាមួយនឹងអាញាកដាសែបន្ទាត់ថាបាល់ខ្ញុំគឺចូលហើយតែអាញាកដាសែបន្ទាត់គឺគាត់បានន័យថាគាត់ថាគាត់កវីក៏បានថាមិនទេបើមិនមិនឲ្យទេបានថាមិនចូលទេនៅពេលដែល Cristiano Ronaldo ប្រឹងតវ៉ាជាមួយនឹងអាញាកដាសែបន្ទាត់បាទស្រាប់តា Bit Thom នៅលើទីលានលោក Magalí នឹងបាទគាត់គាត់គាត់គាត់ដើរទៅគាត់ដកកាតលើងពីនៃ Cristiano Ronaldo បាទពីបាត់បានន័យថាមិនទទួលស្គាល់ការសម្រេចចិត្តមិនទទួលស្គាល់លទ្ធផលបាទដល់ពេលអញ្ចឹងពូដូគាត់ខឹងបាទគាត់ខឹងខ្លាំងហើយគាត់ថា បើចូលបើប៉ុណ្្នឹងហើយហើយអាញាក្រាមិនឲ្យទៀតបើគាត់បានដើរចេញមកខាងក្រៅគាត់បានដកស្លាបប្រធានក្រុមមកបោះចោលនៅលើទីលានក៏ប៉ុន្តែបើយើងសួរថាហេតុអីបានគាត់សម្រេចចិត្តបាទដើរចេញពីទីលានមុននឹងចប់ការប្រកួតហើយដកទាំងស្លាកប្រធានក្រុមបោះចោលនៅលើវាស្មៅឥឡូវបើយើងលើកយកអង្គហេតុបើយើងយកលើកយកដอมចោលមកគឺ រឿងគឺវាមកពីអាញាកដាលខ្សែបន្ទាត់ហើយនឹងអាប៊ីតធំលោកម៉ាកេលីនេះដែលគាត់មិនមិនមិនមិនមិនព្រមពិភាក្សាគ្នាហើយគាត់មិនបានពិនិត្យមើលល្អល្អន់ទៅលើការប្រកួតបានតែទៅលើគ្រាប់បាល់ហ្នឹងហើយគាត់សម្រេចចិត្តបើលឿនពេកបាទឲ្យ កាតលឿនហើយពីនៃមិនឲ្យមិនឲ្យគ្រាប់បាល់ហ្នឹងទៀតហើយយើងសួរថាតើយើងទទួលយកបានទេគឺយើងទទួលយកបានទេបាទគឺយើងទទួលយកបានទេមតិយុបមិញទូទាំងពិភពលោកអ្នកណាក៏គេទទួលស្គាល់អ្នកណាក៏គេសោកស្ដាយថាគ្រាប់បាល់ហ្នឹងគឺចូលហើយបាទចូលដោយមិនអាចប្រកែកបាន ប៉ុន្តែអញ្ញាកដាលស៊ូថាក្រោយតែពីគាត់សម្រេចចិត្តទៅតើគាត់មានអ្វីកើតឡើងមកទល់នឹងពេលនេះបាទចប់ការប្រកួតគាត់បានដើរទៅសុំទោសគ្រូបង្វឹករបស់ក្រុមជំនួយជាតិពុកតកាលោកហ្វុនដូសាន់តូសគាត់ថានេះគឺជាកំហុសរបស់គាត់ដែលគាត់អ្វីប្រហែលនៅក្នុងការកាត់សេចក្តីគាត់ថាគាត់សុំទោសប៉ុន្តែលោកហ្វុនដូសាន់តូសថារឿងគឺវាក៏ឡងហូរទៅហើយបាទទោះបីជាសុំទោសក៏វាមិនអាចកែប្រែស្ថានភាពវិញបានដែរព្រោះការប្រកួតនឹងគឺលទ្ធផលផ្លូវការគឺ2ទល់នឹង2ប៉ុន្តែយើងសោកស្ដាយអាបាល់អាបាល់ចុងម៉ោងនេះអា90បូក3នេះ បាទ93នេះដែលអាញាកដាលគាត់នៅតែមានះនៅតែជជែកមិនព្រមស្ដាប់ការតវ៉ាពី ពីប្រធានក្រុមពតកាល់គឺរ៉ូណាល់ដូហ្នឹងគ្នាស្រែកគ្នាថាបើចូលហើយ ហើយមិនព្រមថាអឺអឺអឺអឺ stop សិនដើម្បីមើលវីដេអូនឹងសារឡើងវិញថាតើបាល់នឹងវាចូលឬក៏យ៉ាងម៉េចហើយឬក៏ទៅសួរអាញាកដាសៃបន្ទាត់ថាបាល់នឹងយ៉ាងម៉េចអីយ៉ាងម៉េចឥឡូវសួរគ្នាសិនឲ្យច្បាស់សិនអត់ អញ្ញាកដាលខ្សែអញ្ញាកដាលធំនៅលើទីលានយុគមិញបើមើលប្រវត្តិក៏មិនធម្មតាដែរលោក Denny Makeli នេះគឺគាត់ជនជាតិជនជាតិហូឡង់គាត់កើតនៅថ្ងៃទី28ខែមករាឆ្នាំ1983មានអាយុ38ឆ្នាំបើបងរ៉ូណាល់ដូតែមួយឆ្នាំ ទេពូដូថា37ហើយអញ្ញាកដាលយុគមិញហ្នឹងគឺបងមួយឆ្នាំបើគាត់មានអាយុ38ឆ្នាំហើយបើមើលពីអតីតភាព ការងារគាត់ណាគាត់មិនបើគាត់មិនត្រឹមតែជាអញ្ញាកដាលអឺកាត់សេចក្តី សម្រាប់ ការប្រកួតធំធំទេបាទការងារក្រៅរបស់គាត់នោះក៏ជាបលិសដែរបាទគាត់គឺជាបលិសនៅតំបន់អឺរ៉ូតដាំនៃប្រទេសហូឡង់បាទនៅទីក្រុងអាសាហើយគាត់នេះគាត់ជាប្រធានបានន័យថាជាសមាជិកបណ្ដោះបណ្ដាលនៃខាងក្រមអាជ្ញាកណ្ដាលនៅប្រទេសអង់គ្លេសដែរអញ្ចឹងបានន័យថាការងាររបស់គាត់ក្រៅទៅពីអាជ្ញាកណ្ដាលគឺគាត់ជាប៉ូលីសទៀតបាទនៅនៅទីក្រុងអាសាប្រទេសហូឡង់ហើយគាត់ទទួលបានសិទ្ធិបានន័យថាទទួលបាន license FIFA ផ្ដាច់ FIFA បើពេញសិទ្ធិបើពី សហព័ន្ធមកទាត់ពិភពលោកឲ្យធ្វើជាអាញាកណ្ដាលហ្នឹងគឺចាប់តាំងពីឆ្នាំ2011មកអញ្ចឹងបានន័យថាបទពិសោធន៍ក៏ដូចជាការងាររបស់គាត់ហ្នឹងគឺជោគបានន័យថាជោគជាប់បានន័យថាគឺវាវាវាវាវាច្រើនមែនទែននៅលើការកាត់សេចក្តីប៉ុន្តែយើងនៅតែមិនអស់ចិត្តថាបាទដល់ថ្នាក់អាញាកណ្ដាលពិភពលោកហើយហេតុអីបានគាត់សម្រេចចិត្តបើបាល់ក្រុមហ្នឹងគាត់មិនបែងចែកឲ្យថាបាល់ហ្នឹងចូលឬក៏មិនចូលអត់មានទេប្រូអត់មានទេអត់មាន goal line អត់មាន VAR ទេការប្រកួតជាមួយគឺ direct ហ្មងបាទបានន័យថាការប្រកួតហ្នឹងគឺលេងឆាយហ្មងអានឹងគឺពឹងទៅលើអបៀតអី ចឹងបានថាបាល់ទាត់ហ្នឹងហើយអឺបន្ទាប់ពីបើបន្ទាប់មាន ភាពចម្រូងចម្រាសដល់នៅពេលដែលគ្រីស្ទីណូរ៉ុនដូគាត់ខឹងគាត់ដើរចេញមុននឹងចប់ការប្រកួតគាត់ដើរទៅក្នុងបន្ទប់ផ្លាសម្លៀកបំពាក់អ្នកកសែតតាមសួរគាត់ទៀតអ្នកកសែតតាមសួរថាតើគាត់មាន ប្រតិកម្មឬក៏មានទស្សនៈយ៉ាងម៉េចទៅលើអាញាកដាកាត់សេចក្តីគាត់ថារឿងអាញាកដាកាត់សេចក្តី ពេលខ្លះគឺជាកំហុសបច្ចេកទេសបាទពេលខ្លះអាចថាវាឆ្លោះឆ្លួយដែរប៉ុន្តែរឿងអញ្ញាកដាលឲ្យខ្វាក់ភ្នែកនេះគឺគាត់ទទួលយកបានទេអានេះគឺជាការបកស្រាយចំពោះទៅកាន់សារព័ត៌មានដែលគាត់បាននិយាយមុនចប់ការប្រកួតបាទគាត់និយាយចឹងគាត់ថាគាត់មិនអាចទទួលយកបានទេនៅពេលដែលអញ្ញាកដាខ្វាក់ភ្នែកទាំងពីរដែលអត់មើលទេទាំងគ្រាប់បាល់ដែលគាត់រោរោបានហើយសុទ្ធចូលហើយមិនឲ្យគាត់ទៀតហើយថែមទាំងពិន័យគាត់ទៀតហើយ Cristiano Ronaldo នេះគឺជាកីឡាករទី1លើโลกដែលសុទ្ធបញ្ចូលទីនៅវគ្គជម្រុះដែលទទួលបានកាតលឿន បាទគឺខ្លាចជាកីឡាករទី1ដែលសុទ្ធជប់បាទសុទ្ធបញ្ចូលទីហើយនៅវគ្គជម្រុះសម្រាប់ការប្រកួត FIFA World Cup ហើយត្រូវបានទទួលការលើកពីអាញាកដាលទៀតនេះបានថាបាទវាវាវាពិបាកនឹងទទួលយកបាទការសម្រេចចិត្តយុបមិញហើយបើទោះបីជាយើងគិតថាអាញាកដាលគាត់បានសុំទោសតែសួរតើការសុំទោសរបស់គាត់នឹងគឺទទួលបានអីមកវិញ បើវាមានតែរឿងដែលហ៊ូសចិត្តហើយនឹងសោកស្ដាយតែប៉ុណ្្នឹងទេហើយទូទាំងពិភពលោកយើងទៅមើលសារព័ត៌មានធំៗដូចជា Fox Sport ដូចជា ESPN បាទគាត់សុទ្ធសឹងតែបញ្ចេញចំណាប់អារម្មណ៍ថាវាជារឿងដែលគួរឲ្យហ៊ូសចិត្តបំផុតដែលអាញាកដាលគាត់ មិនបានឲ្យបាល់ទៅខាងពូទុយហ្គាល់ឲ្យចូលពូទុយហ្គាល់ត្រូវឈ្នះទៅ3 3 2ឲ្យយំមិញតែលទ្ធផលចុងក្រោយវាទៅជា2ស្មើចែកគ្នាម្នាក់មកពងវិញសេប៊ីយំមិញបើមែនតើទៅគឺចាញ់ចុងម៉ោងហ្មងអា93ហ្នឹងបើចាញ់ដោយគ្មានការតវ៉ាហ្មង ឲ្យពូដូនិយាយពីគ្នាប្រឹងតាំងពីតង់ទី1និយាយពីរត់អើយរត់ចង់ឡាប់ចង់រស់ហើយបើរត់បាទឆ្វេងផងស្ដាំផងហើយការបង្ហាញខ្លួនលើកយប់មិញហ្នឹងគឺជាការបង្ហាញខ្លួនលើកទី172ឲ្យក្រុមជំនឿជាតិពុកតិកាល់ដែលគាត់សុទ្ធបាន102គ្រាប់បាទ102គ្រាប់ឲ្យឲ្យក្រុមជំនឿជាតិហើយ102គ្រាប់ហ្នឹងគឺគាត់កំពុងតែត្រូវការ7គ្រាប់ទៀតបាទ7គ្រាប់ទៀតនេះគឺបើដើម្បីឲ្យតាមស្មើទៅនឹងកំណត់ត្រារបស់កីឡាករសញ្ជាតិអ៊ីរ៉ង់បាទមានឈ្មោះថា Ali Dei អាលីដេអ៊ីរបស់រ៉ុនហ្នឹងគឺគាត់ស៊ុតបាន109គ្រាប់ប៉ុន្តែ បច្ចុប្បន្នគាត់ជប់លេងហើយអញ្ចឹងរ៉ូណាល់ដូគាត់ត្រូវការខ្លាំងណាស់ពួកយើងដឹងហើយថានៅក្នុងពិភពបាល់ទាត់បាទគ្រប់កីឡាករទាំងអស់ដែលមានកាតព្វកិច្ចលេងឲ្យជម្រើសជាតិហ្នឹងគឺបាទបានន័យថាគឺចាំបាច់ហើយក៏ចង់បានខ្លាំងណាស់នៅការស៊ុតគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិមកគ្រាប់មកគ្រាប់មានគុណតម្លៃមិនអាចកាត់ថ្លៃបានទេបាទដោយមកគ្រាប់យំបែបអញ្ចឹងបើយើងយកលុយរាប់ពានដុល្លារទៅទិញនោះក៏មិនអាចទិញបានដែរ ព្រោះវាកើតឡើងដោយការប្រគួតប្រជែងវាកើតឡើងដោយការតាំងចិត្តវាកើតឡើងដោយការសាមគ្គីគ្នាអញ្ចឹងវាពិបាកនៅក្នុងការរកណាមកគ្រាប់មកគ្រាប់ហ្នឹងអញ្ចឹងបានរ៉ូណាល់ដូគាត់តវ៉ាគាត់ខឹងគាត់បាទដើរចេញបើមុននឹងការប្រគួតចប់ហ្នឹងបាទគាត់ដកទាំងស្លាកប្រធានក្រុមបោះចោលទៀតអញ្ចឹងបានតែវាវាវាវាវាវាវាសូម្បីតែបាល់ទាត់ពិភពលោកក៏នៅតែមានភាពលំអៀងមិនមិនមិនភាពមានមិនមិនសុក្រិតដែរហើយទាំងខ្ញុំទាំងគេលើគិតមើលបងប្អូនមិនមែនថាអឺយើងតវ៉ាដោយសារយើងចាក់យើងអានឹងវាជាចំណាយមួយទេ យប់មិញបើនិយាយមែនទែនទៅបើសិនមកគ្រាប់បាល់នឹងឲ្យក៏អ្នកចាក់នឹងក៏ស្មើបានលុយមកវិញដែរហើយវាមើលទៅវាអយុត្តិធម៌ពេកអាញាកណ្ដាលលោកម៉ាកេលីលីនេះក៏នៅតែប្រឈមមុខជាមួយនឹងការប្តឹងពីសហព័ន្ធបាល់ទាត់ពុកតកាល់ទៅកាន់ FIFA ដែរបាទចាំមើលថាតើតើ FIFA ដាក់ពីនៃយ៉ាងម៉េចបើចំពោះការធ្វើប្រហែសការប្រយុទ្ធមិញអូមកលេងតែម៉ាក់ម៉ាក់នឹងងាប់មកមកវាចុះបើដោយការប្រកួតធំធំយើងគិតមើលអានេះក្រុមត្រឹមត្រឹមវាជំរុះផង ជំរុះយកកៅអីផងប៉ុន្តែកាត់ប៉ាសេប៊ីចុះបើឲ្យគាត់ទៅកាត់សេចក្តី final នៅ Champions League ឬក៏នៅ World Cup ឬក៏នៅ Euro มันងាប់អីទេចុះបើគាត់លេងបើលំអៀងមកខាង ទៅមកខាងអញ្ចឹងហើយយុបមិញស្រួលមិនស្រួលគាត់ចាក់គាត់រងនេះទៅដឹងរងសេប៊ីទៅដឹងបើប៉ុន្តែកាលតោឲ្យសេប៊ីមកគ្រប់សួរសួរញ៉ាកដារងមែននេះលោកដេនីម៉ាកេលីងនេះនៅមកមកងាប់នេះបានតែប្រឹងឲ្យប្រឹងយ៉ាងនេះ តាំងតែគេគ្រប់គ្នាយឺតមើលសូម្បីតែកីឡាករ CFD ក៏ដឹងខ្លួនឯងដែរយប់មិញដឹងថាបាល់ហ្នឹងគឺចូលហើយអញ្ចឹងបានថាវាមិនស័កសមទេហើយចាប់ តាំងពីវិជាសាស្ត្របាល់ទាត់កំណែតម្រង់ជ្រាប់ចាប់តាំងពី World Cup 2010មកគេដាក់ goal line technology ឲ្យឲ្យឲ្យឲ្យប្រើមកបន្ទាប់មកគេបន្ថែមនៅបច្ចេកវិទ្យាថ្មីមួយទៀតគឺ VAR សួរថា VAR នេះបើវាជំនួយអ្វីខ្លះនៅលើការប្រកួតនៅលើទីលាន VO នឹងគឺជាបើគឺជាចំណែកសំខាន់ណាស់ដែលដែលជួយអាជ្ញាកណ្ដាលក្នុងការកាត់សេចក្តីតាក់ទងទៅនឹងការសម្រេចចិត្តឲ្យបាល់ពេនឹងទីឲ្យបាល់ free kick ឬក៏ចាប់កំហុសទៅលើកីឡាករណាមួយដែលត្រូវទទួលបានកាតលឿងឬក៏កាតក្រហមដោយដោយអចេតនាឬក៏ដោយចេតនាបាល់ handball ឬក៏បាល់ ball to hand អាហ្នឹងគឺវាសិតសឹងតែបើត្រូវប៉ឹងទៅលើ VAR ក៏ប៉ុន្តែត្រូវចាំថា មានពេលខ្លះ VAR ក៏វាលំអៀងដែរវាអាចធ្វើឲ្យធម្មជាតិនៃបាល់ទាត់ក៏វាមិនសូវជា មើលទៅវាមិនសូវជាពិតពិតបានន័យថាវាវាពិបាកពេកព្រោះថាបាល់ទាត់ពេលខ្លះក៏យើងយើងគិតថាពេលខ្លះមើលទៅវាសក្រិតពេលខ្លះមើលទៅវាលំអៀងដូច VAR នេះក៏មិនមិនប្រកាសថាចេញមកវាវាសក្រិត100%ដែរពេលខ្លះក៏វាលំអៀងខ្លះទៅបាល់ offside ដល់ពេលទៅសុទ្ធចូលហើយដល់ពេលបានទៅចេញមើល VAR វាទៅជាមិន offside វិញ ហើយបាល់ត្រូវមិនអបសាយទៅមើលវីអូបាល់ទៅជាអបសាយវិញអានឹងបានធ្វើឲ្យបាល់ទាត់វាមិនអស់ចិត្តអញ្ចឹងអញ្ចឹងបានថាទោះបីមាន VAR បង្កើតឡើងក៏ពិតមែនប៉ុន្តែវាមិនប្រកាសថាសុក្រិត100%ទេប៉ុន្តែវាក៏ជាជំនួយទៅលើអញ្ញាឲ្យឲ្យឲ្យដល់អញ្ញាកដាលឲ្យគាត់មានភាពសុក្រិតបានតែច្បាស់លាស់នៅក្នុងការសម្រេចចិត្តដែរតែយ៉ាងណាមិញបើយើងយកបើនិយាយពីរឿងយកមិញគឺយើងសោកស្ដាយខ្លាំងណាស់បើសោកស្ដាយសុំថាបុកក្បាលនឹងជាងបងបើមកដួយម៉ែអាថោកទៀតអញ្ញាកដាលវាធ្វើមកក្បាច់នេះគឺ ដាច់ផ្ងាតោក្នុងចុងម៉ោងនឹងមិនដែលម៉ាណាបាល់ចូលឡើងចង់កន្លះម៉ែត្រអីវាមិនផ្លុំវាទៅពីនៃគេកាត់លឿងទៀតយប់មិញហ្នឹងវាសំហើយវាសំនឹងពូដូគាត់ដកស្លាកប្រធានក្រុមបោះចោលហើយគាត់ដើរចេញហ្នឹងហើយរំនឹងលេខរកខ្មោចអាចអីទៀតបាល់ចូលមិនឲ្យចូលអី ហើយសួរថាឥឡូវផេកធំធំនៅលើពិភពលោកសារពើមាននៅលើពិភពលោកគេគេគេប្រតិកម្មឬក៏គេគ្រប់គ្រងចំពោះចំណាត់ការបញ្ញាកដាលអត់មានទេផេកណាសារពើមានណាក៏គេមើលឃើញដោយភ្នែកទាំងពីរថាបាល់នឹងប្រកាសជាចូលហើយមិនថាតអ្នកគ្រប់គ្រងរបស់មេស៊ីឬក៏អ្នកគ្រប់គ្រងរបស់របស់អ្នកផ្សេងនេះក៏សុទ្ធតែគ្រប់គ្រងទាំងអស់អញ្ចឹងបានថាយុបមិញនឹងវាអយុត្តិធម៌ខ្លាំងណាស់មកគ្របយុបមិញគាត់ប្រឹងប្រែងណា បើគាត់ថាគាត់ត្រូវទៅរកឲ្យបានសម្រាប់ការប្រកួតទល់នឹងសេបឌីយំមិញអាថ្ងៃប៉ាអាសាបៃសោហ្នឹងគឺអត់មានគ្រាប់ទេបាទមួយសូហ្នឹងបាល់អនហ្គោលទៀតប៉ូទុយហ្គាល់ស៊ីហ្នឹងដល់ទៅពេលយំមិញឯប៉ាសេបឌីក្រៅដីនេះប៉ូទុយហ្គាល់រកបានដល់ទៅ2គ្រាប់នៅមកប៉ុន្តែធ្លុយបាទតាមស្មើនៅតង់ទី2សេបឌីតាម2ស្មើហើយចុងម៉ោង90បូក3បានបាល់ពីអាប្អូននូណូមេដេបោះឲ្យហ្នឹងគ្នាខំរត់ត្រឡប់ទៅលុះបានមួយគ្រាប់ហ្នឹងឯងអញ្ញាកដាមិនឲ្យទៀតអូយអញ្ញាកដាឡើយ អញ្ញាកដាលនោះបើសិនបើបើបើសិនជាអញ្ញាកដាលនៅខ្មែរយើងវិញអូយប់មិញគ្មានចាញ់ពីកាពីពីពីតារាងផុតទេគ្មានចាញ់ផុតទេបើថាមិនកីឡាករទេក៏ MC នេះនិយាយបាល់ហក់ទៅមុនគេហើយអានេះនិយាយឲ្យត្រង់ហ្មងបើថានៅខ្មែរយើងវិញកាត់សេចក្តីក៏ដូចម៉ែវាស្អីកាត់សេចក្តីប្រហែលនឹងការប្រកួតតាមភូមិតាមស្រុកអីហើយកម្រិតសុទ្ធតែ FIFA ទៀតណាហើយមិនមែនទៅទៅទៅនេះណា ចឹងបាន ថាបាល់ទាត់ពេលខ្លះហ្នឹងក៏វាធ្វើឲ្យយើងទឹកភ្នែកពេលខ្លះហ្នឹងក៏វាធ្វើឲ្យយើងសប្បាយតែសោកស្ដាយផងយំមិញអ្នកវាយតែគាត់ថាយើងចាញ់ចាញ់ទាំងមកចិត្តបើថាចាញ់ដោយបច្ចេកទេសគេស៊ី2-1ឬក៏2ស្មើអានឹងយើងអត់តវ៉ាទេតែនេះយើងវាមើលឃើញនឹងភ្នែកទាំងពីរទៅហើយចឹងបានថាការស្មើយប់មិញនឹងពិភពលោកគេដឹងគ្រប់គ្នាហើយថាបាល់នឹងគឺពុករកាលឆ្លៀសឲ្យ3-2នោះតែមកពីអាថោកទៀតអាបៀតទេវាមិនឲ្យបាល់នឹងហ្នឹង ហើយជាមើលពុកតិការរៀបចំពាក្យបណ្ដឹងរៀបចំអីដាក់ទៅ FIFA ថាត្រូវតវ៉ាត្រូវអីយ៉ាងម៉េចអានឹងយើងចាំតាមដានទាំងអស់គ្នាទៀតយប់យប់មិញអីនឹងឲ្យក្រោយតាទីការប្រកួតចប់មានផេកមួយនៅខ្មែរអាផេក Cam Sport នោះក៏ឈួតមិនដឹងមកទៀតអាឈួតនោះអីសរសេរមកស្អីសឹកតែធ្វើចរិតទូឯងក៏គ្រប់គ្រងជំរឿជាតិធ្វើចរិតអញ្ចឹងអានឹងគឺការគ្រប់គ្រងការឆ្លាញ់គឺវាអញ្ចឹងប៉ុន្តែយើងត្រូវគិតថាចេះ នៅពេលដែលគ្រាប់បាល់ចូលហើយហើយសួរថាយើងទៅតវ៉ានឹងខុសដែរបើមើលឃើញនឹងភ្នែកថាបាល់នឹងវាចូលហើយហើយបើអាឈួតឯងទៅសេចេញមកឲ្យគេជេរមរាយឲ្យគេជេរពេញស្រុកពេញទេសហ្នឹងឯងអត់ខ្វល់ហ្នឹងយ៉ាងឯងវាសមនឹងគេជេរហ្នឹងឯងអាលប់ឯងនោះបើឯងទៅសេមិនដឹងភ្លឺទៅលើកមុនទៅសារវាទីណាខេមស្ប៉ុនទៅសារថាគាត់បើចេះលើកក្នុងកើងបាល់ខ្មែរបាល់អីហើយ សរសេរតបាល់ខ្មែរដើម្បីឲ្យអ្នកគ្រប់ត្រូលយើងដឹងពីលទ្ធផលដឹងពីការប្រកួតដឹងពីការដោះដូរកីឡាករដល់ទៅព្រឹកមិញហ្នឹងឃើញវាវាផុសហ្នឹងចាំចុយអានេះឈូតទៀតហ្នឹងអាជំងឺយកទៅនេះអញ្ចឹងបានថាវាលប់មិនដឹងមុខអញ្ចឹងគេមកមកផែនដីគេគ្នាគ្រប់គ្នាអូវាចេញមកវាឈូតតែឯងហ្នឹងអូហើយនេះអាក៏ទៅស៊ីបាយអស់រង្គោទេអាចឹងសម្រាប់រឿងរ៉ាវយុបមិញហ្នឹងគឺយើងមានតែប៉ុណ្្នឹងទេ តាកតងទៅនឹងការប្រកួតយប់មិញនិយាយឲ្យខ្លី ទៅគឺអត់មានទាំង goal line technology ហើយក៏អត់មានបាទទាំង VAR ដែរអញ្ចឹងបានន័យថាការប្រកួតយប់មិញគឺការប្រកួតឆាវហ្មងយើងពឹងទៅលើអាញាកដៅតែម្នាក់គត់បាទដើម្បីកាត់សេចក្តីអរគុណច្រើន សម្រាប់បងប្អូនដែលបាទចូលទស្សនាហើយនឹងបាទស្ដាប់នៅ ការជជែកតាកតងទៅនឹងការប្រកួតយប់មិញផងអរគុណតែយប់នេះយើងក៏មាន ការប្រកួតសម្រាប់វគ្គជំរុះ បាទច្រើនដែរបាទដូចជាក្រមជំរឿជាតិបារាំងមិញប៉ុងលេងជាមួយនឹងការសាកស្ថានហើយបន្តិចទៀតនោះអឺអេស្ប៉ាញប៉ះជាមួយនឹងចរជីអាល់បានីប៉ះមួយ អង់គ្លេសម៉ោង11ហើយគូបិទក្តិតគេម៉ោង1:45អាឡម៉ង់ប៉ះជាមួយនឹងរូម៉ានីបាទយប់នេះយើងមានគូ4គូបាទសិតប្រទេសធំធំដូចជាអាឡម៉ង់អង់គ្លេសអេស្ប៉ាញបារាំងបាទ ហ្នឹងហើយថ្ងៃនេះមានតែប៉ុណ្្នឹងទេសម្រាប់ជជែកមួយបងប្អូនយើង ហើយក៏អរគុណហើយក៏ជាចុងក្រោយបងប្អូនកុំភ្លេចបើចូលរួមអនុវត្តវិធានការ3កុំ3ការពារដែលយើងត្រូវតែអនុវត្តឲ្យខាងតែបានទាក់ទងទៅនឹងការឆ្លងរីករាលដាលនៃវីរុស COVID-19 ព្រោះថាកំណើននៃការឆ្លង បច្ចុប្បន្នហ្នឹងគឺកាន់តែមានភាពបាទកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងយ៉ាងណាមិញបងប្អូនជួបរួមជាតិបាទនៅតាមបណ្ដាខេត្តក្រុងរាជធានីទាំង25ខេត្តក្រុងកុំភ្លេចបាទចូលរួមទាំងអស់គ្នា បាទព្រោះមានតែយើងខ្លួនយើងទេដែលអាចទប់ស្កាត់ការឆ្លងនៃវីរុស COVID-19 នេះបើទោះបីជាយើងបានចាក់វីរុសបានចាក់វ៉ាក់សាំងការពារវីរុសនេះហើយក្តីក៏ប៉ុន្តែយើងចាំបាច់ក៏យើងនៅតែប្រកាន់ការការពារឲ្យបានខ្ពស់ជានិច្ចបាទសូមអរគុណ